មានផ្ទៃពោះញ៉ាំខ្ចងខ្ចៅលៀប៉ះពាល់កូនឬទេពពួកខ្ចងខ្ចៅលៀពេញនិយមខ្លាំងចំពោះប្រជាជនខ្មែរក្នុងនោះដោយទាំងស្ត្រីកំពុងពពោះផងដែរតើអ្នកមានផ្ទៃពោះញ៉ាំពពួកអាហារទាំងនោះសម្បូរវីតាមីនសម្រាប់ទ្រទ្រង់ការលូតលាស់ឬប៉ះពាល់កូនទេលោកស្រីវិជ្ជបណ្ឌិត ផ្នែកទូទៅលីរតិគុណបានឲ្យដឹងថាអ្នកមិនមានកូនញ៉ាំទៅអាចមានផលប៉ះពាល់ខ្លាំងចំពោះសុខភាព ព្រោះសាច់សត្វទាំងនោះរស់នៅកន្លែងមិនល្អនឹងជាប់មានដី នៅជាមួយដូចសត្វខ្លះញ៉ាំទៅនាំឲ្យរាករូសនិងពុលក្អួតចង្អោរទៀតផង ចុះទម្រាំអ្នកមានផ្ទៃពោះសុខភាពមិនសូវរឹងមាំខ្លាំងដូចអ្នកខ្លួនមួយអាចបណ្ដាលឲ្យកូនរលូតឬកូនក្នុងផ្ទៃខ្សោយក៏មាន ដូចនេះគួរតែកុំបរិភោគល្អជាង លោកបានបន្តទៀតថាពពួកសត្វទាំងនោះគ្មានវីតាមីនសម្រាប់យកទៅចិញ្ចឹមគ្រប់គងកូននៅក្នុងផ្ទៃឡើយ តែអាចនាំឲ្យមានបញ្ហាទៅវិញម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានបានបញ្ជាក់ថាចំពោះស្ត្រីពពោះកំពុងចាញ់អាចថាហាមចិត្តមិនបាននឹកឃើញស្រក់ទឹកមាត់ចង់ញ៉ាំឲ្យបានទើបអស់ចិត្តអាចសាកល្បងធ្វើខ្លួនឯងញ៉ាំតិចតួចហើយការចំអិនត្រូវមានអនាម័យនិងលាងសម្អាតឲ្យបានស្អាតវិជ្ជបណ្ឌិតរូបនេះបានបន្ថែមថាព្រោះតែឆ្ងាញ់ងាយស្រួលចំអិននិងមានតម្លៃថោក ជាហេតុនាំឲ្យអ្នកចាញ់កូនឬកូនក្នុងផ្ទៃចាស់ខែទៅហើយឧស្សាហ៍បរិភោគដោយមិនគិតផលប៉ះពាល់ថាក្នុងលៀសខ្ចៅខ្ចងមានព្រូនតេនញ៉ាដែលពេលញ៉ាំទៅ អាចចូលទៅសំងំបំផ្លាញនិងស្រូបយកសារជាតិចិញ្ចឹមពីយើងនិងកូន ធ្វើឲ្យយើងស្លេកស្លាំងនិងមានបញ្ហាសុខភាពជាច្រើន ចំពោះអ្នកមានផ្ទៃពោះដែលឧស្សាហ៍ញ៉ាំលៀសហាល